សម្រាប់គេឡើយបងអូចឹងលយហ្មងប៉ុន្តែគាត់ថាខុស tempo អានេះបងអូ style ចឹងលយហ្មង បាទសួស្តីអ្នកនរគ្នាវិលមកដល់ជួបជាមួយខ្ញុំបាទភាសាទៀតហើយគឺរត់ប្រុសបើបាទថ្ងៃនេះដូចជាការសន្យាជាមួយនឹងបងប្អូនទាំងអស់គ្នាអញ្ចឹងគឺខ្ញុំមក record បទចម្រៀងថ្មីរបស់អ្នកចម្រៀងខ្ញុំមួយទៀតហើយគឺលោក Big Hero ដែលឈ្មោះគាត់នៅខាងក្រៅគេហៅភៀបភៀបអញ្ចឹងណាហើយយើងនឹងមានបទថ្មីថ្មីច្រើនអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe channel YouTube របស់ខ្ញុំផងផងដោយសារតែឥឡូវខ្ញុំទៅតែបាន monetize អញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាជួយគ្រប់គ្រងហើយមកកាក់មួយសេនពាក់ព័ន្ធជាមួយនឹងការ view នឹងអរគុណអ្នកទាំងអស់គ្នាផងដែរឥឡូវទៅបាន3ដុល្លារទេហ្នឹងហើយហើយយើងបានផុសបទចម្រៀង ដូចជាបត់បោះសិតដូចជាបត់បោះមេងសៀងហើយយើងនឹងត្រៀមជាមួយនឹងការបត់ថ្មីរបស់លោក Big Hero ឥឡូវយើងទៅទស្សនាយើងច្រឡំយើងទស្សនាឥឡូវយើងទៅជួបជាមួយនឹងម្ចាស់បទរបស់គ្នាបាទគឺស្រីបាទថ្ងៃនេះមកវិញប្លែកទេបាទមានបូមានអីប្លែកបាទថ្ងៃនេះជាងបទអីគេដែរអូនបទប៉ាដេសែតថ្ងៃមុនដូចបងបានបង្ហើបទៅឲ្យអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងពាក់ព័ន្ធជាមួយនឹងបទប៉ាដេសែតវាបទរៀបឈឺចាប់គេប៉ាដេសែតថ្ងៃនេះសូមបង្ហាញគេតិចមកមិនដែរបទហ្នឹងបទមេសៀងតែយើងបង្ហើបខ្លះហើយអូខេអញ្ចឹងថ្ងៃនេះយើងដាក់ឲ្យ ចប់ប្រយពាក់ព័ន្ធនឹងបាត់បត់បដិសេធហ្នឹងបើតាមខ្ញុំដឹងបទចម្រៀងវាពាក់ព័ន្ធជាមួយនឹងការបដិសេធជាមួយមនុស្សប្រុសមនុស្សស្រីយើង ស្នេហាបែបបដិសេធអីចឹងទៅយើងកុំឲ្យគេបដិសេធយើងអីចឹងទៅចង់ដឹងថាល្អមិនល្អយ៉ាងណាយើងគិតថាយើងគួរតែទៅទស្សនាបទនឹងទាំងអស់គ្នាប៉ុន្តែមុនទៅទស្សនាបទនឹងទាំងអស់គ្នាខ្ញុំចង់សម្ភាសប្អូន Big Hero បន្តិចថាតើគាត់មកពីខេត្តណាមិនបានវាជាស្គាល់គ្នាហើយបានមកធ្វើបទចម្រៀងជាមួយគ្នាដែរខ្ញុំមកពីខេត្តសៀមរាបអូខេអរតែដៃសាទរឲ្យអ្នកសៀមរាបមួយយេ ដំបូងឡើយអឺខ្ញុំបាន ជួបបងនៅកន្លែងធ្វើការខ្ញុំនៅនៅសៀមរាបហើយក៏បានអឺស្គាល់គ្នាប៉ុន្តែខ្ញុំខ្ញុំស្គាល់គាត់យូរហើយគាត់គាត់តាំងពីចេញបត់មានដឹកបងតេអូន ពេលបានជួបបងផ្ទាល់បានដល់ពេលហើយខ្ញុំបានខ្ញុំដូរមកនៅភ្នំពេញក៏បានធ្វើការមួយបងហើយថ្ងៃប្រកបអាជីពអីគេដែរថ្ងៃខ្ញុំច្រៀងតាមផាប់សង្ឃឹមថាអ្នកទាំងអស់គ្នាជួយគ្រប់គ្រងគាត់ផងដើម្បីឲ្យគាត់បានមានភាពល្បីសោះសាយចឹងទៅគាត់រលុយបានខ្ញុំក៏បានធ្វើភ្លេងបានលុយដូចគ្នា អូខេអញ្ចឹងយើងកុំអោយពេលវេលារំកិលទៅមុខកាន់តែយូរយើងទៅទស្សនាការ record និងសកម្មភាពផ្សេងផ្សេងទៀតនៅពេលដែលយើង record ទាំងអស់គ្នាថាអូខេហើយអូនអូនឯងអូនឯងអ្នក record ថ្ងៃហ្នឹងហ៎មើលនិយាយលឺលឺតិចមើលបាទ លើកណាក៏និយាយរៀងខ្សោយជាងគេដែរបងប្អូនកូនសិស្សខ្ញុំមួយហ្នឹងគឺគាត់សំឡេងគាត់និយាយដូច ដាក់ silent អញ្ចឹងអូខេអញ្ចឹង record ឲ្យព្រោះហើយអូនណាឲ្យបិទសិនជិះហងថ្ងៃនេះបងសុំធ្វើអ្នកមើលមួយថ្ងៃណាចាប់អូនណាចាប់ទុកថាបងគឺជាតួស្រីម្នាក់ហ្នឹងណាឈរពីមុខបណ្ដាចូលចាប់ទុកថាបងគឺជាម្នាក់ស្រីហ្នឹងចាស់អូខេតាមិនដឹងបងឯងស្រីខ្ញុំស្រីទេនេះធ្វើយ៉ាងណាទើបយកបេះដូងអូនបាន ធ្វើបែបណាទើបកលយានព្រមស្រលាញ់ថាមិនអាចជ្រើរើបងលេចធ្វើយ៉ាងណាទើបយកបេះដូងអូ កន្លែងធ្វើបែបណាដូចអត់តន់ស្រួលអឺអត់ធ្វើពេលអូនប្រាប់ថាមិនអាចជ្រើសថាមិនអាចជ្រើសរើសបងងាងប្រយ័ត្នតែកន្លែងអឺកន្លែងចោះធ្នមធ្នមតិចតិចបាទព្រោះកន្លែងហ្នឹងវាដូចជាងចង់ផ្លោះផ្លោះតិចតិចវាព្រោះហើយប៉ុន្តែដូចវានៅលៀងលៀងសំលេងរឿងគ្រប់យ៉ាងដែលបងធ្វើ វានៅមិនតូនពេញឬគ្រប់យ៉ាងឬគ្រប់យ៉ាងជួសជួសកន្លែងឬគ្រប់យ៉ាងមើល ឬគ្រប់យ៉ាងដែលបងធ្វើឬគ្រប់យ៉ាងដែលបងធ្វើ វានៅមិនតនពេញលេញ គ្មានបំណងគិតបងកន្លែងហ្នឹងគិតអណែអត់ច្បាស់គិតរៀងចង់បន្លំចង់យកចង់ចោកយកតិចចង់គិតតិចតើគ្រីកន្លងយកកន្លែងគ្រីកន្លងហ្មង គ្រាកូនលងអូនចិនតុងបង ត្រឹមហើយយើងចង់និយាយថាយើងលួងលោមបន្តិចគ្រាកូនលងគ្រាកូនលងអូនចិត្តតុង បងត្រឹមតើជាបងប្អូន ទូខំស្រែយំលិចផែនដីអាកន្លែងនោះប្រហែលជាត្រូវថែមទៀត បានដីក៏ទាំងភ្នែកនេះនៅវាអញ្ចឹងបាទបាទស្ដាប់ស្ដាប់ឡើងហ្នឹងគុំបឹងទេសែកបងបានទេ លិចផែនដីក៏ទឹកភ្នែកនេះនៅតែជាទឹកភ្នែកសម្រាប់គេឡើយបងអូចឹងលយហ្មងប៉ុន្តែគាត់ថាខុស tempo អានេះបងអូ style ចឹងលយហ្មងតែគាត់វាខុស tempo អាចូលមកឈឹបមកឈឹបមកឈឹបមកជឿមកមកមកប៉ាក់ប៉ាក់ ក៏ទាំងថាបិទមកសាកជើងកន្លែងហ្នឹងមិនតិចក៏ទាំងភ្នែកនេះនៅ តែជាទាំងភ្នែកគ្មានដំឡៃទោះយ៉ាងណាក៏យើងគ្មានន័យសម្រាប់គេឡើយ អូខេអ្នកទាំងអស់គ្នាឥឡូវយើងបាន record ចប់ហើយយើងបានដឹងពីទឹកដមសម្លេងរបស់គាត់ជាមួយនឹងការវឹកហាត់ច្រៀងផ្ទាល់ជាមួយគាត់ថាការច្រៀងមួយបទមួយបទមិនស្រួលទេបងប្អូនហើយបងប្អូនជួយ view ខ្លះមើលពួក channel ពួកខ្ញុំរៀង view ហិងតិចដែរអញ្ចឹងណាអញ្ចឹងណាហើយក៏អញ្ចឹងណានិយាយមែននិយាយអញ្ចឹងណាបាទថាអញ្ចឹងណាអញ្ចឹងគេយកអត់មានជើងសក់យើងពុកមាត់អញ្ចឹងណាអូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាជួយគ្រប់គ្រងពួកខ្ញុំទាំងអស់គ្នាសង្គម channel រិទ្ធប្រុសបើបាទហើយក៏អរគុណដល់អ្នកដែលគ្រប់គ្រងដល់ពួកខ្ញុំផងដែរ ហើយអរគុណវីយូតិចក៏ដោយទឹកចិត្តព្យាយាមធ្វើបាទដូចបច្ចាអញ្ចឹងតែបាន3ដុល្លារតែបាន3ដុល្លារទេអូ3 3ដុល្លារទេបងប្អូនអូខេអរគុណច្រើនហើយសង្ឃឹមថាអ្នកនរគ្នានឹងជួយគ្រប់គ្រងហើយខ្ញុំនឹងមានបទ fit ជាមួយគាត់ឆាប់ៗនេះដែរហើយក៏អរគុណអ្នកនរគ្នាបាយបាយកុំភ្លេច subscribe ទាំងអស់គ្នា